ួស្តីកូនសិស្សទាំងអស់គ្នាជាទីរាប់អានណាថ្ងៃនេះយើងជួបគ្នានៅក្នុងមេរៀនថ្មី មេរៀនទី8ណាបងណាបាទជាពិសេសកូនកូនណែកំពុងតែមើលណាសិក្សាវីដេអូនេះហើយយើងអ្នកទាំងអស់គ្នាណាដែលស្វែងរកវីដេអូនេះមានប្រយោជន៍ក្នុងការហាត់អានហាត់រៀនហាត់ប្រកបអញ្ចឹងនៅក្នុងមេរៀនទី8នេះ គឺរៀនដាច់ដលែកតកតងនឹងរំលឹកស្រាក់ពេញតួ បាទការប្រកបស្លាកវិញតួណាมันជាការស្រួលប្រមាណទេសម្រាប់អឺមនុស្សខ្លះបាទអ្នកខ្លះពីប្របានទីដែរពីព្រោះស្លាកវិញតួមែនតើទៅប្រើភាគច្រើន ទៅលើ តែពាក្យដែលយើងខ្ចីពីភាសាបាលីសំស្ក្រឹតណាអឺយើងយកមកប្រើក្នុងពាក្យខ្មែរតិចតួចណាស់បាទកម្រណាស់អញ្ចឹងយើងបន្តចូលមេរៀនយើងអឺ លក្ខណៈក្នុងការរៀនរបស់យើងទី1ទាំងអស់គ្នាទាំងកូនសិស្សស្ដាប់លោកគ្រូអានណាពាក្យឬក៏ថាអក្សរនឹងសំលេងវាយ៉ាងម៉េចស្ដាប់លើកទី1ហើយស្ដាប់លើកទី2អានតាមហើយស្ដាប់លើកទី3គឺអឺលើកទី3មិនស្ដាប់ទេលើកទី3គឺអានខ្លួនឯងអញ្ចឹងកូនទាំងអស់គ្នាចាប់ដើមឥឡូវលោកគ្រូណាស្ដាប់លោកគ្រូណាហើយអានតាមមេរៀនទី8មេ ទី8បាទរំលឹកស្រាក់ពេញតួរំលឹកស្រាក់ពេញតួបាទគូឆ្លុកប្រាប់ហើយរំលឹករុរអ៊ុំរំលឹកស្រាក់ពេញតួហ្នឹងក៏លឹកអសជាងស្រអស្រាក់ស្អាបាទនៅក្នុងស្រាក់ហ្នឹងមែនតើទៅនិយាយថាស្រាក់ក៏មិនសមព្រោះវាអត់មាននៅក្នុងអីនៅក្នុងសត្វអិស័យយើងទេប៉ុន្តែយើងប្រើនឹងកូននឹងត្រូវស្វែងយល់ពីសារៈនឹងដែរ បើយពេញពេញតអ៊ូតួរំលឹកស្រៈពេញតួអញ្ចឹងស្រៈពេញតួហ្នឹងវាវាឈ្មោះវាអញ្ចឹងដោយសារវាណាมันអាស្រ័យនឹងស្រៈផ្សេងវាអត់អាស្រ័យនឹងជួយជាអ្នកផ្សេងវាតែមួយហ្នឹងវាមានសំលេងហ្មងមើលស្រៈអាយើងយកបើស្រៈអេបើយើងយកមកនិយាយវាមិនដឹងបានន័យថាម៉េចទេអេហ្នឹងអីហ្នឹងតែបើអីស្រៈវិញទូអាហ្នឹងមានមានន័យបាទ គេបុកពាក្យផ្សេងមែនទេគេបុកពាក្យផ្សេងបាទឥឡូវអីចឹងទៅបាទឥឡូវអានតាមអឺស្ដាប់លោកគ្រូសិនណាអាអាអេអេអ៊ូអ៊ូអ៊ឺរឺរឺលឺលឺអែអៃអោអៅតោះកូនកូនហាត់អានតាមលោកគ្រូអាអាអេអេអេអេអ៊ូអ៊ូអ៊ូអ៊ូអ៊ឺអ៊ឺអាន3យើងជួបគ្នាទៅអ៊ូអ៊ូអ៊ឺអ៊ូ រឹឬរឹឬបាទរឹរើណារើរឹឬលឹលឺលឹលឺអែអៃអែអៃអោអៅអោអៅអឺអ្នកខ្លះគាត់មានយោបល់ថាអោអៅនឹងគួរដាក់ក្បែរនេះទៅបែរឪទៅដោយសារអីយើងមើលរូបវាស្រដៀងគ្នាណាអត់មានឆ្ងាយពេកហើយវាអានអដូចគ្នាដែរអាហ្នឹងមួយយ៉ាងរូបរាងវាស្រដៀងគ្នាមួយយ៉ាងឥឡូវខ្លួនឯងខ្លួនឯងមើលខ្លួនព្រោះយើងធ្លាប់លៀនហើយនេះយើងគ្រាន់តែរំលឹកទេអាអា បើអត់ចាំគាត់អាអាអាឲ្យចាំមកចឹងទៅតាអាអេអៃអ៊ូអ៊ូអៅបាទអ៊ូពូអៅលឹកលឺរឹកររឹកឬបាទរឹកឬលឹកលឺលឹកលឺអាយអាយអាយអាយអៅអៅអៅអៅម្ដងទៀតកូនអាអេអៃអ៊ូអ៊ូអៅរឹកលឺរឹកឬលឹកលឺ បាទអរគុណគុណតាអញ្ចឹងយើងនាំគ្នាទៅហាត់អានពាក្យបាទដែលយកដែលប្រើស្រៈពេញតួអញ្ចឹងដូចលោកគ្រូថាមកអញ្ចឹងពាក្យច្រើនគឺជាស្រៈគឺជាពាក្យបាលីយើងយកស្រៈពេញតួមកប្រើតាគុណអញ្ចឹងកូនស្ដាប់លោកគ្រូសិនគុណណាគួរអានពាក្យនឹងភាសាសិនពាក្យបន្តិចតិចទេអគាអគណាអគាអាហាអីសីអុកញ៉ាឪទិនឪពុក ឬស័យរលឹកឱសថអៃដតោះគូនសម្រាប់លោកគ្រូហើយណាសម្រាប់លោកគ្រូអាននឹងប្រកបហើយថាតាមអញ្ចឹងហ៎ហើយអានតាមអាគីអស្រាពេញតួកវិគីនឹងរកីអាគីអាគីអស្រាពេញតួបាទស្រាពេញតួកណាវិគីរកីអាគីចឹងដូចគ្រូប្រាប់ពីមេរៀនមុនចឹងគ្រូគួយស្ងៀម អឺអគារយើងអានអស្រៈពេញតួប៉ុណ្ណាយើងកុំច្រឡំថានឹងអហើយក៏ស្រៈអឬក៏ជួយនេះអអត់ទេរូបវាដូចគ្នាមែនតែវាជាអស្រៈពេញតួយើងអានទៅតាមសូស្រៈរបស់របស់វាតាហ៊ុនអាហ៊ុនអឺចឹងគូអានម្ដងទៀតអាហាអាស្រៈពេញតួហអាហារហាអាហាអតិគុណអាស្រៈពេញតួអា បាទគេយកអាមកបញ្ចូលនៅក្នុងស្រៈពេញតួណាប្រហែលជាមានមូលហេតុអញ្ចឹងលោកគ្រូសូមបកស្រាយមូលហេតុឲ្យលោកគ្រូយល់កូនឯងឃើញទេនេះគឺជាអាស្រៈពេញតួហើយនៅក្នុងអសរហហ្នឹងក៏មានសូស្រៈអាដែរអញ្ចឹងស្រៈពេញតួកាលណាវាប្រើអឺវាវាត្រូវព្យុជនីអាស្រ័យអញ្ចឹងវាបដូររូបវាទៅជាស្រៈនេះស័យអញ្ចឹងស្រៈអានដូចគ្នាទេ តែនេះគឺជាស្រៈនេះស័យ កាលណាវាប្រើជាស្រៈពេញតួគឺអាប្រើជាស្រៈអេស័យគឺស្រៈអាអញ្ចឹងសូមកុំឲ្យច្រឡំណាយើងស្វែងយល់អញ្ចឹងទៅអឺអេស័យតាមពិតទៅគុណនឹងយើងអានថាអេទេអេមានសូសំលេងដល់ទៅ3គុណណាអានថាអេផងអានថាអីផងអានថាអ៊ីផងសឹងអ៊ីបានទៀតទៅគុណអញ្ចឹងអីស័យនេះ អានថាអីស័យអញ្ចឹង វាអត់ប្រកបជាមួយព្យញ្ជនៈទេបើវាប្រកបជាមួយព្យញ្ជនៈឧទាហរណ៍ដូចជាអិតណាអិនឹងដអិតឬក៏អិតមួយយឹតអិនឹងតអិតនឹងទៅអិស្រៈពេញទូអានថាអិតែបើវាអានតែវាវាអានថាអីយូណាអញ្ចឹងលោកគ្រូសូមប្រកបថាអីសីអិស្រៈពេញទូសអីសីអីសីកូនអានអីសីអិ Esa ventura. So aisa. Aisa. Ba lon na khun. បាទអញ្ចឹងលោកគ្រូអានហើយអឺអុកញ៉ាឧស្រៈពេញតួនឹងកអុកញើស្លាប់ពីញញអាញ៉ាអុកញ៉ាអុកញ៉ាឧស្រៈពេញតួនឹងកអុកញើស្លាប់ពីញញអាញ៉ាអុកញ៉ា អុកហ្នឹងក៏អញ្ចឹងដែរយើងអាចអ៊ុទៅពេលប្រកបជាអ៊ុអីក៏ណាចឹងមានសំឡេងអ៊ុហើយនឹងអ៊ុចឹងកូនចំណាំផងអើទិនអើស្រៈពីងតួទៅអ៊ឺទឹកនៅទិនអើទិនអើទៅអើស្រៈពីងតួទៅអ៊ឺទឹកនៅទិនអើទិនអើពុកអើស្រៈពីងតួបើអ៊ូពុកអង្គពុកអើពុក ឪស្លាពេញតួពៅឧពុអង្គពុកឪពុកអរគុណឬស័យឬស្លាពេញតួនឹងសឬជាងសអីស័យឬស័យឬស័យឬស្លាពេញតួនឹងសឬនឹងសឬប្រកបជួគ្នាគាត់ណាបាទនៅទៀតឬស័យឬស្លាពេញតួនឹងសឬជាងសអីស័យឬស័យបាទរលើក អក្សររលឹកស្រៈពីងទួនឹងកលឹករលឹករលឹកអក្សររលឹកលឹកស្រៈពេញតួនឹងកលឹករលឹកអោសតអោស្រៈពេញតួសនឹងថសតអោសតអាស្រៈអាស្រៈពេញតួសនឹងថសតអោសតបាទអញ្ចឹងអោនឹងស្រួលអានទេតែសតនឹងសន្មតណា សនិងថហាមថាសត្វបាទមានស្លាកកប់តួឬមិនមានស្លាកកប់តួចុងក្រោយគេសមត្ថសន្មតថាថាសត្វរួនអៃដអៃសាពេញដួដអាស្ដាអៃដអៃដអៃសាពេញតួដអាស្ដាដលេខ8ហ្នឹងណាដអាស្ដាអៃដតោះកូនសាអានឡើងវិញមើលកូនព្រោះអត់អានមិនចេញចាំបកកូនណាអាគាអាហាអាហា ai giấy Ốc nha Ốc nha Ờ tung ở ờ, tự nó tình rồi đó ở ừ, tình Nhưng hai cái tình cái tình xe lá con mình ơi ở tình ở bả Ừ xây Ừ xây Ờ lực Rồi lực À phật Ờ sất Ấy đo Bà ấy đó Bà cô này nữ mưa nó của phận a là bên nó bạn nhưng sập chết chằm nữa ចាំមិនថាយើងហាត់អានច្រើន ឥឡូវយើងចូលទៅអានល្បាសខ្លីៗរបស់យើងណាលោកគ្រូសូមអានឲ្យគាត់ស្ដាប់ឲ្យបានដឹងណាឲ្យបានលឺណាលឺមួយលើសិនគាត់អញ្ចឹងឪពុកឯងរស់នៅឯណាឥឡូវអានតាមលោកគ្រូណាឪពុកឯងរស់នៅឯណា តះអាងប្រកបជាមួយគ្រូអើស្រាពេញតួពើឧបគុកបុកឯស្រាពេញតួងើឯងរងសរកតមួយរស់នៅអីនៅអអែអសំទោសអអែឯឯស្រាពេញតួណអាណាសញ្ញាសួរអានថាឪពុកឯងរស់នៅឯណាតោះ ស្ដាប់លោកគ្រូណាពូអោមដកត្រអៅឈូកនៅឯបឹងពូអោមដកក្រអៅឈូកនៅឯបឹងយើងហាត់អានប្រកបហ្នឹងណាប្រកបបើអ៊ូពូអោស្រាក់ពីងទួនឹងមកអោមដងកដកកយើងរកត្រអៅស្រាក់ពីងទួឈើអ៊ូឈូងកឈូក នៅឪនៅឯស្រៈពេញតួបបបបអឺបើនៅបឹងសញ្ញាខណ្ឌពូអោមដកក្រអៅឈូកនៅឯបឹងតាប់លោកគ្រូឥឡូវនេះជំនោបកពីទិសអីសានតោះស្ដាប់ហើយអានតាមលោកគ្រូឥឡូវនេះឥឡូវនេះបាទនេះគូទីធ្លាប់បញ្យល់ហើយគណា ប្រកបឋាននៅដាក់ស្លាកអេអានថានេះអាននេះក៏ត្រូវដែរគោភាសាយើងអាននេះចឹងហើយតែយើងត្រឡប់អាននេះចឹងត្រឡប់និយាយចឹងទៅណាប៉ុន្តែប្រកបសិតអេសទេគោណាមានសិតអេសទេណាជុំណូបកពីទិសអេសានជុំណូបកពីទិសអេសានបាទឥឡូវប្រកបប៉ុណ្ណាតោះអេស្រាពេញទួលលោលោវើលើនៅអេសណេះ អីណែបើយើងអានថានេះអានឹងរឿងមួយទៀតគាត់ណាចើអ៊ុំជុំណូណូរណូបងកបកតមួយបកតើអ៊ីពីតើអ៊ីទីសទឹអីស្រាក់ពេញតួសអាសានណោសានសញ្ញាខណ្ឌអីលើនេះជុំណូបកពីទឹអីសានកូនអានដូចនៅរៀងស្ទើរបន្តិច ចិត្តហើយកូនអសររូបហើយនឹងអានអសរណាកូនណាកូនឃើញរូបទេសភាពស្រុកស្រែវាលស្រែចាស់កូនកូនអានបាទកូនអានល្បះខាងក្រោមហ្នឹងកូនល្បះខាងក្រោមគេថាម៉េចកូនតែគេធ្វើអីល្បះបាទអោមដកក្រអៃឈូកនៅអាយបឹងបាទកៅឈូកទាំងឈូកទាំងកៅកូននៅបឹងណារបស់ធម្មជាតិជាងកូនមានតម្លៃណាស់ញ៉ាំមូលហុក អានោះផលិតទេអានោះផលិតទេកូនដើមផលិតតោះឥឡូវកូនអានឡើងវិញអឺមកត្រួសទីកូនណាអានយកតែម្ដងទៅបើមិនមិនចេញចាំប្រកបក្នុងចិត្តចាំសួរលោកគ្រូបន្ថែមក៏បានតែកូនអានឡើងវិញទាំងអស់គ្នាកូនណាទាំងអ្នកមើលតែអានមេរៀនមេរៀនទី8រំលឹកស្រាពេញតួម្ដងទៀតរំលឹកស្រាពេញតួបាទអាន Rồi. À. A a e i u u a lư lư lư. À, non biết. Rư rư rư lư. Ai ai áo áo Và an tới gốn. À kia. À ha. Ấy phai. Ốc nha. Ở bốc. Rư phai. Ờ À, à phật. À, ai đo. Ai đo. Ừ. ដកក៏អៅឈប់នៅឯបឹងបាទឥឡូវនេះជំនោបក់មកបក់ពីពីទឹកអីខានបាទអរគុណច្រើនអញ្ចឹងកូនកូនដែលមើលអ្នកទាំងអស់គ្នាដែលមើលហ្នឹងផឹកណាប្រឹងហាត់អានឡើងវិញដើម្បីឲ្យចេះចាំចំណាំមាត់ជាពិសេសកត់មេរៀនដើម្បីឲ្យការចេះរបស់យើងហ្នឹងប្រកបថាយើងសរសេរត្រូវណាហាត់សរសេរថែមទៀតអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយ